ចៅឌិនរងចាំមើលផ្លូវបង តាំងពីព្រឹករហូតដល់ថ្ងៃលិចមិនឃើញបង ត្រឡប់មកផ្ទះវិញឥឡូវមេឃកំពុងតែធ្លាក់ភ្លៀងចៅឌិនរងាខ្លាំងណាស់ហើយគ្នាក៏ហេវហត់អស់កម្លាំងទៀតដោយសារតែការអស់កម្លាំងហេវហត់ខ្លាំងពេកចៅឌិនក៏ដាច់ចិត្ត យកដើមចេកមកធ្វើជាអាហារចំណែកឯបងវិញបែរទៅជាដេកកំជ្រិលស្មើនឹងហើយមិនព្រមត្រឡប់មកផ្ទះវិញ ធ្វើឲ្យចៅឌិនកំសត់អាណិតអសូរដោយសារតែការស្រេកឃ្លាន រងចាំផ្លូវបងយូរខ្លាំងពេកតើបចៅឌិនដែលចិត្តដើររកអាហារដោយខ្លួនឯងដោយសារតែការសេចក្លៀនចៅឌិនដាច់ចិត្តដើររោគកង្កែបរោគក្តាមមកធ្វើជាអាហារ ក្រាញបងមកដល់ផ្ទះវិញមិនមានអីមកបរិភោគខ្លួនតូចប៉ុណ្ណឹងគ្នារកម្ហូបអាហារដោយខ្លួនឯងទាំងខ្លួនឯងកំពុងតែខ្លាចផង ចៅឌិនបានរកក្តាមបានបន្តិចបន្តួចហើយក៏បានយកមកធ្វើជាម្ហូបអាហារដល់ខ្លួនឯង។ ចំណែកឯបរោះកំចិលវិញរកបានមហូប អាហារបន្តិចបន្តួចស្រាប់តែយកមកបរិភោគដោយខ្លួនឯងដល់គ្មានគិតអូនអីបន្តិចសោះអោ ហូបអាហារយ៉ាងបងបងខំដើររតាំងពីព្រឹករហូតដល់ល្ងាចអត់មានសัตว์អីមួយសោះសំបីតែផ្លែឈើក៏គ្មានដែរបងនឹងត្រោកនៅណាទេបងខំស្វះស្វែងទាំងទឹកទាំងលើគោករកអស់ហើយនៅឯណាក៏គ្មានដែរបងហេវហត់ណាអូនតើអូនមានអីហូបអត់ ស្អីគេហ្នឹងអូនមហូបអីខ្ញុំមិនចេះធ្វើអីទេផងខ្ញុំចេះធ្វើតែអញ្ចឹងឯងខ្ញុំក៏ដាំទឹកបន្ទាប់មកក៏យកក្តាមដាក់ស្ងោបងហូបកើតអូនវ៉ាវមហូបឆ្ងាញ់ណាស់តើនេះបានពិតជាសំភោរបស់បងមែនបងហេវហើយ ហេឡូបងហូបហើយណាបងអូនសម្លាញ់មកហូបជាមួយបងមើលសាកបន្តិចមើលអូ ឆ្ងាញ់ក៏ឆ្ងាញ់ដែរបងអូនអរគុណណានៅក្រោយរកឲ្យបានច្រើនច្រើនឲ្យបងញ៉ាំទៀតណាបងអូនបងនៅកាយកុំទៅយូរចឹងពេកទេខ្ញុំបារម្ភពីបងហើយខ្ញុំក៏ខ្លាចទៀតមិនបាច់ភ័យទេបងអូនបង មិនទៅណាឆ្ងាយពីបងអូនទេ ព្រោះយើងមានទី2អ្នកបងប្អូនឥឡូវបងឆ្អែតហើយគិតបងរកកន្លែងដេកសិនហើយណាអូយឆ្ងាញ់ណាស់មកបងអូនក្រោយរងចឹងទៀតបងសូមសន្យា ចាប់ពីថ្ងៃនេះតទៅបងនឹងមើលថែប្អូនជារៀងរហូត